តុលាការបើកការជំនុំជម្រះ លើសំណុំរឿងអតីតប្រធានគណៈបកផ្នែកក្រោកនិងបកពួកពាក់ព័ន្ធករណីប្លន់ផ្ទះអ្នកលូតលេអៀនសៀវមីសាលាដំបងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី26ខែឧសភាឆ្នាំ2022នេះបានបើកការជំនុំជម្រះលើសំណុំរឿងអតីតប្រធានគណៈបកផ្នែកក្រោកនិងបកពួក ដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់ នៅផ្ទះ អ្នកលក់លេអ៊ីនសៀវមី កាលពីចុងឆ្នាំ2021ជាប់ចោតឈ្មោះសុកសវណ្ណវឌ្ឍនាសបុងហៅវិលៀមកងដែលជាអតីតប្រធានគណៈបកផ្នែកក្រោកនិងបពពួកត្រូវបានតុលាការចោទប្រកាន់ ពីបទលួចមានស្ថានទម្ងន់ទោសកាន់កាប់អាវុធខុសច្បាប់និងក្លែងឯកសារសាធារណៈនៅក្នុងអង្គសាវនាការ នៅព្រឹកនេះរួមមាន លោកស្រីឈុនដាវី ជាប្រធានក្រុមប្រឹក្សាលោកកេតសុជាតិនិងលោកឆោមច័ន្ទពិសិដ្ឋជាចៅក្រុមប្រឹក្សា និងលោកសេងហៀងជាតំណាងអាយកាសូមបញ្ជាក់ថាករណីប្លន់ប្រដាប់អាវុធលើផ្ទះអ្នកលក់លេអនឡាញអ៊ីនស៊ីវមីបានកើតឡើងកាលពីវេលាម៉ោង10:40នាទីព្រឹក នៅថ្ងៃទី19ខែធ្នូឆ្នាំ2021ក្រុមចៅមានគ្នា5នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលប្លន់យកបានគ្រឿងពេជ្រមួយចំនួន ហើយ បាននាំគ្នាគេចខ្លួនបាន ត្រឹមតែមួយយប់ប៉ុណ្ណោះក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន តាមចម្លើយរបស់ឈ្មោះសុកសវណ្ណវឌ្ឍនាសាបងហៅវិលៀមកងដែលជាមេខ្លោងនិងជាអ្នករៀបចំ ផែនការកន្លងមកធ្លាប់បានបញ្ជាក់ថាសកម្មភាពចូលប្លន់ផ្ទះអ្នកលក់លេអនឡាញអ៊ីនស៊ីវមីនេះគឺខ្លួនរៀបចំផែនការមុន តែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន5នាក់ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្ដងមូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារតែទី1ខ្លួនខ្វះខាតលុយកាក់ត្រូវទ្រង់ជីវភាពនិងបពួកជាក់ស្ដែងរថយន្តដែលខ្លួនជិះគឺបងរំលោះមិនទាន់ដាច់នៅឡើយហើយផ្ទះដែលខ្លួនរស់នៅ គឺជួល ក្នុងតម្លៃ2500ដុល្លារក្នុងមួយខែជុំពាក់ឈ្នួលផ្ទះគេ2ខែហើយ។ ចំណែកស្នាក់ការបកចំនួន16ខេត្តក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេព្រមទាំងជំពាក់បំណុលគេជុំទឹកទៀតផង ទី2ខ្លួនមានទស្សនៈអ្នកក្រនិយម ជ្រិញពួកអ្នកមានឡាយតាម Facebook បងអួតទ្រព្យសម្បត្តិដូចនេះក៏កើតចិត្តចង់ប្រមានដល់អ្នកមានមួយចំនួន ដែលមានចរិតបែបនេះឈ្មោះវិលៀមកងបានសារភាពបន្តថាកន្លងមកបាក់ពួកខ្លួន បានធ្វើសកម្មភាពប្លន់ពីលើក លើកទី1នៅថ្ងៃទី25ខែវិច្ឆិកា ឆ្នាំ2021បានធ្វើសកម្មភាពប្លន់ម្ចាស់បូរីម៉ូនដានី នៅ ស្រុកកងពិសីខេត្តកំពង់ស្ពឺតែមិនបានសម្រេចព្រោះនៅថ្ងៃធ្វើសកម្មភាពស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ក៏คล้ายធ្វើជាសួននំក្នុង នាមសមត្ថកិច្ចហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅចំនួន5នាក់ អាវុធវែងមួយដើមអាវុធខ្លីពីរដើម និងខ្លែងឯកសារសមត្ថកិច្ចចុះទៅធ្វើសកម្មភាព ទី2នៅថ្ងៃទី19ខែធ្នូ ឆ្នាំ2021ខ្លួនបានប្រើរូបភាពដោយករណីទី1ដែរគឺខ្លែងឯកសន្តានសមត្ថកិច្ចនិងខ្លែងដីកាបង្គាប់ឲ្យនាំខ្លួនចុះធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់លេអនឡាញឈ្មោះអៀនសៀវមីបានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែមួយយប់ក៏ត្រូវ បានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះដោយឃាត់ខ្លួនមនុស្សបានចំនួន12នាក់អាវុធខ្លីចំនួន5ដើមភ្លាមភ្លាមនិងគ្រឿងពេជ្រជាច្រើនឈុត ក្រោយមកឆែកឃើញអាវុធមួយដើមទៀតលាក់នៅមាត់លូសរុបដកហូតអាវុធបាន6ដើម បន្ទាប់ពីការបើកជំនុំជម្រះនៅព្រឹកនេះហើយនោះតុលាការសម្រេចបន្តជំនុំជម្រះលោកវិលៀមកងនិងបពួក នៅថ្ងៃទី9ខែមិថុនាឆ្នាំ2022ខាងមុខនេះអតីតប្រធានគណៈបកផ្នែកក្រោក និងបពួកបច្ចុប្បន្នត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរចាសសូមអរគុណសម្រាប់ការ